ទោសយើងមែនទេគ្នាគ្មានតោត្រឹមមិនសុំឯងទេព្រោះថាចាប់ពីស្អែកនេះតទៅយើងកុំស្គាល់គ្នាអីណាហើយក្បាលនេះទៅត្រូវនឹងអីហ្នឹងណាមានរឿងអីមែនកុំអារម្មណ៍យើងនៅរស់ហេអូយនេះមកតន់ចំពេលគេនិយាយតាមដំបងណាខ្ញុំមិនបាននឹងអាគាត់ឯងហ្នឹងទេ គាត់ទៅជាមួយនឹងអាជ្រឹកលັບប្រទេសរបស់គាត់ឯងហ្នឹងហេសាគាត់លើខ្ញុំពីគេនេះបានបាន You're the manager Sorry sorry sir ខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំ ជាពីណាហេតុអីបានមិននៅក្នុងស្ថានភាពអញ្ចឹងខ្ញុំសឹងតែមិនជឿថាខ្លួនឯងធ្លាក់មកក្នុងស្ថានភាពអញ្ចឹងសោះហើយហួរនៅរបៀបអញ្ចឹងបានដែរអូនីសា មនុស្សយើងនៅពេលដែលធ្លាក់ខ្លួនជួបបញ្ហា វាក៏ចេះសម្របខ្លួនធ្លាប់តែជាហងហោះហើរលើមេឃតែពេលនេះខ្លាចជាកូនមន់ជីវិតតោះវាអញ្ចឹងឯងជាដៃហងដ៏សសន្លងស្អាតក្រចកដោគ្រប់ពណ៌ចុះហេតុអីឥឡូវខ្លាចជាដៃកូនមន់ដែលចាំកាយចំណៃចិញ្ចឹមជីវិតទៅវិញ ឲ្យសង្វេកណានាងសាហើយមកនឹងធ្វើអីហើយហ៊ានមកជួបយើងទៀតហ៎ហើយមុខក្រាស់មែនតើណាយ៉ាងណាខ្ញុំក៏មានមិត្តម្នាក់ដែលចាំបំរើការនៅក្នុងក្លឹបនេះដែរណាខ្ញុំមិនប្រកាន់ឯងទេណាទោះបីជាឯងជាស្រីធ្វើការយប់ក៏ដោយតែយើងជាសម្បិនអាក្រក់ផងឯងត្រូវហើយខ្ញុំធ្លាប់និយាយអញ្ចឹងមែនប៉ុន្តែ យ៉ាងណាយើងក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាដែរខ្ញុំមិននឹងដៃចិត្តតែចៅឯងទៅធ្វើម៉េចចុះពុកម៉ាមកមានសាច់កាយទេហេតុអីមិនចង់មកជួបខ្ញុំមកដើម្បីតែបញ្ឈឺប៉ុណ្្នឹងឯងអត់ទេគ្នាគ្រាន់តែចង់មកសួរថា how fly របស់មិត្តភ័ក្តិរបស់ខ្ញុំនោះអីអញ្ចឹងចាំប្រមោឲ្យបងណាពុកម៉ាហើយគ្នាក៏សុំទោសដែរដែលនិយាយពាក្យសម្ដីពាក្យខ្លះដែលហែងស្ដាប់មិនយល់ដោយសារតែគ្នាផ្លិចថៃនេះអត់ដែរចូលសាលាឯងតែក៏ត្រូវដែរព្រោះហែងប្រាប់ខ្ញុំថាអត់ឲ្យនិយាយពាក្យសុំទោសហើយនឹងអរគុណមួយហែងទេអូយតែគ្នានេះចេះតែផ្លិច sorry ណាអញ្ចឹងគួរតែនិយាយពាក្យអីឲ្យល្អចំពោះហែងឬ មិនបាញ់និយាយក៏គ្នាដឹងដែរដោយសារតែមើលទៅសភាពរបស់ហើយនេះក៏ដឹងថាហើយនៅបែបណាដែរមាន បងបលឹកក្បាលហើយនៅក្នុងស្ថានភាពបែបនេះហើយបញ្ញាប់សុំទៅណាតបជីវិតមិនសូវឈឺចាប់ពេលនេះណាខ្ញុំអរគុណទៅលីសាហើយឯងនេះមនុស្សតនេខ្លាំងណាស់មកទៅដាវមកកន្លែងគេរស់ស៊ីហើយប្រើទឹកប្រើភ្លើង free free នោះខ្ញុំថាម្ដងនេះហើយណាឯងគួរតែហៅ AC បើមិនហៅទេចេញទៅវិញណានេះឯងជាមិត្តភក្តិរបស់លីសាអូ ខ្ញុំសូមប្រាប់ឯងណាថាកុំអោយនៅចិត្តនេះសាអីក្រៃលោជីវិតណាវាមានក្តីសុខជាងនេះបើឯងដកខ្លួនបានក៏ដកខ្លួនទៅណាខ្ញុំតែម្លែកដល់ឯងដល់សារខ្ញុំមកមិនចង់ឃើញឯងរងទុក្ខឯងនិយាយអញ្ចឹងបានដល់របៀបណាខ្ញុំមកមិនមែនជាឯងមិនចាប់បាច់បារម្ភមនុស្សស្មានថាមនុស្សដូចជាឯងធ្លាក់ខ្លួនបាត់បង់គ្រប់បែបយ៉ាងហើយនៅមានមិត្តភក្តិបែបនេះទៀត សំណាងណាមិត្តភ័ក្តិខ្ញុំតាមទិសអីណាព្រោះខ្ញុំមានបបិសោតឯងរាប់អាននេះសាឲ្យល្អណាបើជ្រុលជាការពេលគ្នាហើយខ្ញុំក៏មិនចង់នៅក្បែរមិត្តបាយទៀតដែរចាទុកថាខ្ញុំមិនបានមកចោះបំភ្លេចវាចោលទៅឯងអាក្រក់ណាស់ អាណិតឯងគឺស្បែកមុខរបស់ឯងបើមិនដោយទៅបែបនេះទៀតគឺឡើងឯងរុយហើយព្រោះវាស្ងួតខ្លាំងណាស់មើលថែស្បែកមុខរបស់ខ្លួនឯងផងណាខ្ញុំបារម្ភព្រោះខ្លាចហំបាក់ស្លាប់នេះវាមិនត្រឹមតែបាក់តែស្លាប់វាអាចខ្លោចជាងនឹងទៀតក៏ថាបានឯងនិយាយបែបនេះបានដល់របៀបណាហ៎នេះជានីសាមែនទេហាត់អីបានឯងនេះស្គាំ ហើយឯងទេឯងនេះឯងយ៉ាងម៉េចឯងខ្លាចជាកោឆោឯងឯងឲ្យគេថាឲ្យឯងបានតាមតែចិនចឹងឯងខ្ញុំមិនចង់ឆ្លោះគ្នាជាមួយមិត្តយល់ចិត្តរបស់ខ្ញុំទេទោះបីជាសៃលីនធ្វើយ៉ាងណាក៏ដោយខ្ញុំអត់តបតទេព្រោះឯងខ្ញុំធ្វើអត់រួចឯងដែលជិះទុកយើងជាមិត្តរបស់ឯងដែរហើយលឺនីសានិយាយអត់ហើយស្គាល់នីសាយូរហើយមិនដឹងពីចរិតនីសាឯង ហែងមិនបានទុកនេះសាជីវិតទេបើឯងចាត់ទុកខ្ញុំជីវិតហេតុអីសម្ដីនឹងកាយវិការរបស់ឯងនេះមិនបញ្ជាក់ខ្ញុំឃើញផងទៅឯងនេះដែរចាត់ទុកខ្ញុំជាមនុស្សពិសេសខ្លះទេគ្រប់ពេលដែលនៅជាមួយឯងណាឯងតែតែជន់ឈ្លី មើងងាយខ្ញុំសັບគ្រប់បែបយ៉ាងនេះឯងចាត់ទុកខ្ញុំជីវិតឯងមិនដែរចាត់ទុកខ្ញុំជីវិតទេ ពួកឯងមិនបានឲ្យតម្លៃមិត្តភាពនីសាឯងជាមនុស្សអាត្មានិយមចង់បានតែរបស់នីសាប៉ុណ្ណោះអញ្ចឹងហើយមិនបាច់ចាំចង់បានក្តីស្រឡាញ់ពិតទេពេលនេះអញនិយាយថាខ្ញុំមិនសុំក្តីស្រឡាញ់ពីហងធ្លាក់ខ្លួនដែរអូទោះបីជាឯងមានចិត្តចាត់ទុកខ្ញុំជាមិត្តក៏បាន តែសម្បកខ្លួនដែរពេលនេះខ្ញុំលែងជឿនឹងខ្វល់ពីសម្ដីរបស់ឯងទៀតហើយមនុស្សដូចឯងនេះគេគ្រាន់តែសម្លឹងមើលទ្របតែប៉ុណ្ណោះពេលនេះឯងអស់គ្រប់យ៉ាងតើអ្នកណាគេនៅទ្រាំទៅអ្ហា មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបកបអត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិនរស់រវើង Let's go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 មិនដឹងថាកូនឯងនៅណាសោះឯណាលុយឯងលុយខើកូនអើយលុយនៅណាលាក់នៅណាមានទេឲ្យលុយអញឲ្យលុយអញអូស្ទើរអីប្រាប់អញវាយកលុយទៅរៀនអស់ហើយមែនទេហ៎ខ្វាន់នឹងឯងយកលុយទៅទុកណាកុំឲ្យយើងចាប់បានឯសោះ ឯងចង់ធ្វើបាបកូនយើងឯងទៀតហើយហ៎ខ្ញុំនេះមិនឲ្យឯងធ្វើបាបកូនរបស់ខ្ញុំទេខ្ញុំមិនសួរសោះជាមួយឯងហើយបើខ្លាំងដូចសម្ដីមែនមិនដឹងឡបណ្ណាទេខ្វាន់នាងឯងពេលនេះនៅណាឆាប់យកលើមកអញ រឿងអីណាថៃបរាយកាត់អីមែនអូន យកលោកបានមិនដល់យកទៅសាប់មកតែហៅវាមកយកមកយកតែតែហៅវាមកឲ្យយកលោកមកអញមិនកំទេបាច់អីមកបញ្ឈប់អាតង្វើហ្នឹងណាតន់ខ្ញុំនៅនិយាយស្រួលវល់ជាមួយនេះមកមែនណានេះឯងគិតតែខ្លួនឯងជាស្អីបានមកចេះដឹងរឿងអ្នកដទៃមកពីកូនស្រីចង្រៃវាមិនដែលឲ្យលើគ្រួសារ តាំងពីទៅជាអញ្ចឹងព្រោះខ្ញុំមកត្រូវការលុយរៀនខ្ញុំត្រូវការបង់ថ្លៃសាលាបើខ្ញុំមានលុយខ្ញុំឲ្យពួកឯងក៏គ្មានសល់ដែរពួកឯងយកទៅផ្លាច់តិចអស់ហើយពួកឯងគិតថាខ្ញុំរងឯងជាធនាគារផលិតលុយមែនមើលវានិយាយចុះអើយអញអញចង់ទៅសោចនេះរៀនវាសំខាន់ជាងត្រូវគេសម្រាប់ចោលនេះឯងនេះមិនព្រមឲ្យលុយយើងយកលុយទៅបង់សាលាអស់ហើយមែនទេឆាប់យកលុយចេញយកចេញឲ្យលឿននឹងឯងនេះ ចង្រៃដូចស្វាយឯងពេកណាអ្នកណាចង្រៃហ៎ហើយរត់ថ្ងៃនេះអ្នកណាជាអ្នកកាប់បាយឯងសិបើគុំតែបានស្រីចម្រៃដូចយើងណាឯងណាក៏គ្មានបាយស្រីដែរឯងនិយាយតែមើលអ្នកណាជាអ្នកកាប់បាយឯងសិរាល់ថ្ងៃហ្នឹងយកមុខយកមាត់ណាគ្រាន់តែរឿងគ្រាន់តែដាក់បាយប៉ុណ្ណឹងហ៎វាគ្មានអីណាទេកុំមកនិយាយទៅខ្លួនឯងល្អវិញអាណាក៏ចេះដាំបាយតែអត់មកអត់ទេ គ្នាណាមិនមិនទុកយើងក្នុងកែវភ្នែកទេមិនរឿងជាពូនេះហ៎គឺគេធ្វើអញ្ចឹងហីដឹងហើយថាវាមិនសមប៉ុន្តែពួកឯងគួរតែនៅក្នុងបន្ទប់4ជ្រុងមែនទេឯងមុតមិនចង់វាយខ្ញុំមែនទេវាយមកខ្ញុំមិនមែនដូចបានឲ្យពួកឯងវាយតែទេតែហ៊ានវាយគឺដឹងតែចូលដេកបន្ទប់4ជ្រុងហីអូយ ពងបើពួកឯងចូលបន្ទប់បួនជ្រុងហ្នឹងទៅបានញ៉ាំអីទៅទេបានដេកស្រួលអស់មួយទៀតហើយបានគេម្ចាស់បំណុលទៀតហ៎អើមិនក៏ឯងមិននាំពីរអ្នកម៉ែកូនហ្នឹងទៅមុនអញមកពីវ៉ាន់មិនសមនឹងតម្លៃទៅនៅហ្នឹងទេមានតែពួកឯងបានសមចាញ់អញលុយអញឆាប់លុយអញមើលឆាប់យកចែមភ្លាមខ្ញុំគ្មានលុយទេអត់លុយអញលុយណាណាហ៎ lôi này nát lôi ai nhá cho lôi ai lại lên mau lên không lên lên không lên mau lại anh ôi ôi ôi chưa thiếu thiếu ôi anh ច្បាប់អីណាអូយជឿបើខ្ញុំមានរឿងអីហ៎ខ្ញុំមិនលើកលែងឲ្យពួកឯងនេះនាងវ៉ាន់នាងឯងក៏ដូចគ្នាដែរចាំមើលចុះអឺចាំតែមើលថាពួកឯងកើតរឿងអីគ្រាន់តែក្បាលប៉ុណ្ណឹងហ្នឹងចាំចាំប្តីយើងទៅពេទ្យទៅស្ដាប់បើលើហើយប្តីយើងនេះពួកឯងនៅធ្វើស្អីទៀតហ៎ចាំមើលបើប្តីយើងមានរឿងអីកើតឡើងយើងមិនលើកលែងឲ្យពួកឯងទេយើងនឹងប្តឹងពលិះចាប់ពួកឯងហើយបានហើយម៉ែចាំតាមប្តីម៉ែឯងទៅពេទ្យទៅហើយពលិះហ៎ក៏គេឡើងហ៊ានទទួលពីបណ្ដឹងរបស់ម៉ែឯងដែរ នាំប្តីរបស់ម៉ែទៅពេទ្យទៅទុកបន្តិចទៀតណាចាំស្លាប់បាត់ទៅឯនេះកុំមកដាក់កម្លេចខាងទៀតណាទោះយ៉ាងណាក៏គេជាឪរបស់ឯងដែរហើយជាប្តីរបស់យើងនៅទៅពេទ្យទៅឬក៏ចង់ទុកនៅបន្តបែបនេះរហូតដល់ស្លាប់អូយ មុនហ្នឹងកូនថ្ងៃបន្ទាប់មិត្តភ័ក្ដិថ្ងៃមុនហ្នឹងម៉ែឥឡូវមកឪទៀតហើយខ្ញុំឲ្យខ្ញុំមកពីមិត្តភ័ក្ដិមីកូនយ៉ាងไรនេះអ្នកគ្រូពេទ្យវាវាយខ្ញុំមកបែកក្បាលអ្នកគ្រូពេទ្យឯងចាប់ផងហៅប៉ូលីសមកចាប់វាបាត់អស់បើចង់ប្តឹងប្តឹងមីកូនចង្រៃនេះទៅមិនដឹងវាមិនខ្មិចវាទៅតាក់តងមិត្តភ័ក្ដិឯងចរិតឆ្លើយចេញមកគ្មានពូជម្បោគ្មានអ្នកបដៅបានហើយម៉ែទីនេះជាមន្ទីរពេទ្យអ្នកគ្រូពេទ្យឲ្យខ្ញុំសុំទោសផង ឃើញហើយពេកអីក្បាលអីមិនមិនដេកទៅនៅអង្គុយធ្វើអីទៀតអ្នកគ្រូប៉ែតគឺជាអ្នកមើលថែអ្នកជំងឺឥឡូវអ្នកគ្រូជួយមើលប្តីខ្ញុំផងហើយក្រៃលោរួមដល់ស្អែក ហ្វ្រីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិនរស់រវើង Let's go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 នេះយើងមនុស្សអើយមកថាយើងគោក្បីស្អីឬក៏ចង់ងាប់តាមចិត្តអើយបានអីបានអីមកឲ្យខ្ញុំមើលមើលបែកត្រង់ណាមកដេកមកអូយអូមកដកដៃចឹងហើយលើក្រោយអ្នកទាំងអស់គ្នានេះបើចង់មកដេកក្បាលទៀតជួយនិយាយឲ្យល្អតិចទៅខ្ញុំមកអត់បាននិយាយឆ្លើយដូចជាមិត្តរបស់នាងវ៉ាន់ទេអ្នកគ្រូខ្ញុំមកល្អអត់បានមកនិយាយអីទេឃើញអ្នកគ្រូប៉ែតអត់អត់សុកហើយក៏អត់ខ្លាចដែរ អាយអូជួយណាស់គ្រូពេទ្យតិចមើលមកស្ងៀមសិនមកអឺអ្នកគ្រូពេទ្យខ្ញុំគិតថាបើខ្ញុំ ទៅក្រៅប្រហែលជាអ្នកគ្រូពេទ្យស្រួលដេគាត់ច្រើន ជាងអ្នកគ្រូអោះចេញចេញទៅ មានរឿងក្នុងចិត្តស្អីនិយាយមកកុំលាក់យើងគ្មានរឿងក្នុងចិត្តអីទេគ្មានទៀតនិយាយចឹងកើតម៉ែបងឯងហ្នឹងគ្មានបានស្រឡាញ់ហែងគ្មានបានបារម្ភហែងស្អីទេចេះទ្រាំខ្លួននៅលវាចឹងកើតហើយម៉ែរបស់ខ្ញុំឯងគាត់ស្រឡាញ់ខ្ញុំហើយមិនឃើញគាត់បារម្ភពីខ្ញុំទេគាត់បារម្ភពីឯងពីកាលគាត់បារម្ភតែខ្លួនគាត់មួយប្តីគាត់ហ្នឹងគាត់មិនដែលបារម្ភពីឯងទេយល់ច្រឡំអីបើបែបហ្នឹងណា ហើយឈប់និយាយបន្តទៀតបានទេដូចពីល្ងាចមិញចឹងព្រោះតែការស្រឡាញ់គេធ្វើបែបណាក៏ចិត្តមិនដាច់ដែរអារម្មណ៍ខ្ញុំពេលនេះដូចពេលហ្នឹងចឹងព្រោះតែស្រឡាញ់ម៉ែរបស់ខ្ញុំឯងក៏ស្រឡាញ់ប្តីរបស់គាត់ហើយគាត់ណាក៏ស្រឡាញ់ខ្ញុំដែរយើងហ្នឹងមិនសូវយល់អាក្តីស្រឡាញ់ស្អីហ្នឹងទេហើយមិនបាត់ហែងងប់ងល់មិន ណែបើឯងយល់ពីការឆ្លាញ់នឹងរបៀបមិនចាចាំជួយប្រាប់គ្នាផងគ្នាមិនសូវយល់ម៉ានេះឆាប់ចូលគេងហើយខ្ញុំទៅវិញហើយណែកុំតន់ទៅសិនមើលនិយាយរឿងម៉ាស់ហែងឲ្យច្រើនតិចទៀតមកហើយបញ្យល់ប្រាប់គ្នាផងថាគាត់ឆ្លាញ់ហើយរបៀបមិនខ្លះកុំឲ្យយើងនឹងស្អប់គាត់ពេកឥឡូវយើងដោះដូរគ្នាយើងនិយាយរឿងរៀងខ្លួនមិនដែរណែនិយាយមកម៉ែឯងឆ្លាញ់ហើយរបៀបមិនខ្លះ បើមិនចឹងណាគ្នាស្អប់គាត់ទេណាហើយប្រាប់ពីមូលហេតុខ្លះមកប្រាប់ពីមូលហេតុខ្លះមកថាម៉ាក់ហែងនឹងល្អរបៀបមិនខ្លះបានហែងដូចងប់ងល់ជាមួយគាត់ប៉ុណ្ណឹងនេះម៉ែរបស់ខ្ញុំណាគាត់ស្រឡាញ់ខ្ញុំហើយគាត់ការពារខ្ញុំមកមកពីឯងណាទៅគេបាយយើងបាយក្បាលដល់ឆ្នាំនេះមិនកាយមិនរលឯងច្រានច្រានមកយើងមកហ៎ឯងនេះខ្ជិលមើលណាធ្វើយ៉ាងណាត្រូវយកលុយមកឲ្យយើងមិនអញ្ចឹងទេឯងនឹងស្លាប់ហើយយើងខ្លាចឯងហើយ ថ្ងៃមួយថ្ងៃចេញបាត់ចេញបាត់លុយមិនដែរមានចូលមកឯងកូនចង្រៃបានហើយចេះឆ្ងាយពីយើងឯងយកលុយមកលើឡើងមកអីរបស់ឯងមិនឯងលើឯងឯងស្លាញ់យើងណាឆាប់យកលុយចេញមកលើឡើងមានតែម៉ែប្តីម៉ែវាយឯងទៀតលើហើយនេះឯងមិនដឹងរឿងកូនស្រីផ្ទះនេះហ៎ហွာយប់វាទៅណាបាត់តាំងពីព្រឹកដល់យប់កដាទៀតបើឃើញក្បាលវាមកផ្ទះណែនេះយើងចាំមើលវាតាំងពីព្រឹក រហូតដល់មេភ្លៀងឥឡូវឡើងចង់រាំងភ្លៀងវិញទៀតនេះនៅមិនទាន់ឃើញមកទេវាទៅធ្វើស្អីនោះបាត់ពីផ្ទះរាល់យប់បែបនេះគ្មានទៅណាក្រៅពីរកស៊ីពេលយប់នោះទេហើយក៏មិនដឹងថាទៅបំផ្លាញគ្រួសារអ្នកណាខ្លះនោះទេអ៊ុយឆ្ងល់ដែរម៉ែវាវាមានដឹងថាកូនទៅបាត់រាល់យប់ទៅធ្វើស្អីមិនដឹងមកម៉ែកូនដូចតែគ្នាហ្នឹងមហាយលុយ មែនតាឈោនិយាយតាំងពីព្រឹកឡើងណាអុយហើយតណែខ្លាំងណាស់ទៅហីបានជំនុំគ្នាចេះមកឈឺឆ្អៅគេមិនហ៎ហើយចុះអីឯងដឹងថាកូនអីឯងនេះទៅតាក់ប្តីគេទេហ៎ហើយក្នុងនោះមានប្តីពួកនឹងឯងទេមិនក៏តើម៉ែពួកនឹងឯងបើតណែណាគួរតែទៅមើលកូនខ្លួនឯងឲ្យល្អទៅណាព្រោះស្មានេះមិនដឹងថាកូននឹងឯងទៅតាក់ប្រុសអ្នកណាខ្លះទេ អូយកូនរបស់យើងសិតតែល្អល្អមែនហេអ៊ីហើយគេមិនដូចកូនអ្នកខ្លះដែរម៉ែកូនរបស់ឯងកំពុងតែពាក់ស្មៃឯងណាឯងមានដឹងហេហ៎អូយទាំងម៉ែទាំងកូនសង្ស័យម៉ែចឹងដែរម៉េម៉េខ្ញុំខ្ញុំឃើញកូនមីអញត្រូវគេវាយថាណាមកវាយកូនអញហ៎អូលេថាប្រពន្ធប្រពន្ធប្តីគេមកវាយកូនមីអញអញ្ចឹងជឿទេចាចាខ្ញុំទៅមើលវិញសិនណាណាមីងទៅទៅទៅទៅ ឃើញហ៎ឃើញហ៎ណាឆាប់នាំគ្នាទៅមើលកូនទៅណាពេលនេះខ្ញុំគិតថាប្រហែលជាគេវាយទ្រោមខ្លួនស្លាប់បាត់ទៅហើយទៅចឹងណាទៅដាច់ណាទៅក៏បានណាកូនរបស់យើងយើងដឹងហើយវាមិនដឹងឃើញប៉ិនអត់ទេមានមកកំចេះតែនិយាយវាមិនអាចនោះទេ គេមិនដែរចេះយករឿងអញ្ចឹងមកនិយាយប្រាប់ឯងឯងយល់ទេតែខ្ញុំគិតថាឯងគួរតែប្រញាប់ទៅមើលកូនឯងខ្ញុំនេះអាណិតណា ប្រហែលជាស្លាប់បាត់ហើយមើលទៅហ៎ហ៊ានមកនិយាយឲ្យកូនយើងផងពួកនេះកូនខ្ញុំមកខ្ញុំដឹងហើយបាច់ចេះមកនិយាយហ៎ គាត់ការពារឯងចឹងដែរគាត់ទៅរកប្តីថ្មីធ្វើអីគាត់ស្រឡាញ់ប្តីរបស់គាត់ព្រោះគាត់ណាអត់មានអ្នកនៅក្បែរប្រហែលជាខ្ញុំមិនល្អអីមិនទៅពួកអីខ្ញុំតែតែទុកគាត់ចោលរហូតខ្ញុំចេញបាត់បាត់ពីផ្ទះប្រហែលជាគាត់គ្រាន់តែចង់រកគ្នាមកនៅជាមួយគាត់តែប៉ុណ្្នឹងហើយបើសិនជាគាត់មានក្តីសុខខ្ញុំក៏មានក្តីសុខដែរ ហើយក៏យល់ថាអស័យជាងគាត់ហួរនៅតែម្នាក់ឯងដែរមកទុកឲ្យគាត់នៅម្នាក់ឯងប្រហែលជាគាត់នឹងមានបញ្ហាច្រើនជាងនេះក្តីសុខរបៀបឲ្យប៉ាចង់ហែងវាយគាត់ចឹងហ្នឹងហើយប៉ាចង់ហែងហ្នឹង តែនៅ ក្បែរគាត់ពីកាយពីដំបូងគាត់ល្អតែក្រោយមកណាតែដឹងថាគាត់ជំពាក់បំណុលគេច្រើនទៅច្រើនទៅ វាចាប់ដើមបែបនេះរហូតដល់ខ្ញុំចង់ស៊ំនឹងភាពបែបហ្នឹងទៅហើយស៊ំរបៀបឲ្យគេវាយឲ្យអត់តដៃចឹងមែននិយាយរបៀបម៉េចហ្នឹងពេលដែលឯងហៅចម្លើយមួយនោះបានណាហើយនឹងដឹងហើយថាវានឹងមានក្តីសុខព្រោះក្តីសុខគឺនៅត្រង់នេះមិនថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Let's go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 អត់អីទេតែបើយល់ថាពិបាកខ្លាំងណាឈប់និយាយណាខ្ញុំគាត់តែចង់ឲ្យម៉ែរបស់ខ្ញុំគាត់មានក្តីសុខខ្ញុំមិនចង់ឲ្យគាត់អញ្ចឹងទេ Đây Vô mà nè Vô chinh mà thù thù Khi nhóm sọp cột Sọp cột đã thở mơ mới khi nhóm ឃើញគាត់វាយម៉ែខ្ញុំចឹងពេលឃើញគាត់វាយម៉ែខ្ញុំម្ដងម្ដងណាធូងខ្ញុំណាស្ទើរម៉ែយីនេះសើខ្ញុំឈឺចូលមកអឺ គ្នាសុំទោសណាយករឿងអត់សុវ័យចិត្តមកនិយាយប្រាប់ឯងអត់អីទេគ្នាទទួលតែរហូតហ្នឹងហើយឈប់យំទៀតណា ចាំយើងរកវិធីដោះស្រាយដល់ពីរនាក់ខ្ញុំប្រហែលជាបែបនេះយូរតិចទៀតណាស៊ាំអីហើយគាត់ក៏មិនចឹងរងថ្ងៃដែរហើយចាប់ពេលណាបានគាត់អត់អីហ៎ពេលដែលគាត់អត់ស្វឹងស្រាហើយចាប់ពេលណាបានគាត់អត់ស្វឹងបើមួយខែមានឡើង40ថ្ងៃសម្រាប់គាត់ឯហ្នឹង

하에는 그냥 소음해 bên na đã ngồi trong lò nhận đăng ngay á hay nhận đăng ngay thả vía nhưng vì cái đấy sọc mua cái đấy sọc á vì cái thổn nia nia rồi mới cọ cái đăng nữa đăng ngay cái đấy sọc ឡាញ់គ្រួសារនាងមែនទែនអញ្ចឹងសង្ឃឹមថាម៉ាក់ភវ៉ាន់យល់ពីគាត់ស្រឡាញ់គាត់វិញផងណា មើលខ្ញុំទៅរកទិញកង់នឹងដែរកុំឲ្យបងឯងមកប្រើសម្ដីចឹងមួយខ្ញុំអីតើបាត់តើបានលឿនផងខ្ញុំនឹងថាខ្ញុំកំពុងរងឯតែខ្ញុំត្រូវតែរងមមហើយដើរទៅមុខ ថាដំណោះស្រាយមានច្រើនជាងបញ្ហាកុំអសង្ឃឹមជាមួយតង់ស្រាយដល់ស្នាមញញឹមគឺវិធីល្អបំផុតរឹងមាំនឹងបញ្ហាជឿខ្លួនឯងងាប់ឯពូឲ្យថ្លៃម៉េះមិនថ្លៃទេហើយសាច់ឈាមអ្នកទាំងពីរអ្នកក៏ជាកូនអ្នកមានដែរណែពូមនុស្សហ៎ក៏មើលមនុស្សតែសម្បកក្រៅមនុស្សស្អាតស្អាតដូចជាពួកខ្ញុំនេះ មានតែសបកខ្លួនទេអេវ៉ាន់ហើយឃើញទេគេកំពុងទៅហៅបុគ្គលិកចុះយើងរវល់តែពេលយប់ហ្នឹងអញ្ចឹងពេលថ្ងៃយើងទៅនេចោលហ្នឹងមិនបាច់យើងធ្វើការនឹងមួយទៀតទេអេជីកង់អត់ប្រយ័ត្នទេអីមើលមកជីកង់ហ្នឹងឡានថ្មីខ្ញុំទៅទិញណាអើយគិតគិតទៅអត់ស្មើគ្នាពីនេះមែនណោះចាំមើលថ្ងៃណាមួយយើងខ្លាចជាមេការយើងស្ដីឲ្យប៉ែបែនហ្នឹងរហូតដល់តមាត់រួចមកណែគ្នាចង់ដឹងដល់ទេ ហាងណាគេអ្នកមានសំណាងបានគ្រប់គ្រងហាងនឹងបន្តណោះហាងនេះខ្ញុំស្អែកគេដឹងបានធ្វើការហ្នឹងហីហេមើលទៅដូចជឿជាក់ដល់ហើយណោះណែខ្ញុំជាអ្នកណាខ្ញុំជាហង្ស